មានរឿងអីចេះអីគេណាបានផ្ទះធំលឿនអញ្ចឹងសង្ស័យរស់ស៊ីខុសច្បាប់ហើយមើលទៅអូជុំឈ្នះងប់ពីដេកចាឡើងឡានចរន្តជុំមកបែបហ្នឹងនេះយើងលើគេនិយាយដែរតែវាមិនសូវច្បាស់ជួយប្រាក់គ្នាតិចមើលឯងនេះ ជើងខ្លីដើរមិនតសង្គមគេមែនចាំឯងប្រាប់នាងយ៉ារស់ស៊ីលោកគ្រឿងញៀន ចឹងផងថាមិនមែនស្មានតែមានដោយសារលក់ដីមិនដឹងបែបហ្នឹងសោះអើយជីវិតតែវាបែបហ្នឹងហើយតែមានឡើងវាមានធ្លាក់វិញហើយអើយកុំចង់មានមុខរបរដោយមិនត្រឹមត្រូវនោះតោះពួកយើងបញ្ញាទុកទីយកវិញលោកគ្រឿងញៀនព្រះអង្គម្ចាស់អើយ មកបងបងមើលកាអាវមើលស្អីក្បាត់មួយបងកាអាវយកមកពីថៃមកពីចិនហុងកុងហ៎បងសិនម៉ូតថ្មីថ្មីហ្មងបងបងបងអាមកនេះសិនមកឈប់ហើយឈប់អីទៅមើលមួយថ្ងៃឯងគ្មានលក់បានស្អីផងបានតែកាអាវមួយបងតែថ្លៃតូបគេបងមិនគ្រាន់ផងបងខ្ញុំសង្ស័យតែយើងសារនេះខុសដឹងបងបានតូបយើងលក់ដៃសឹងវាមិនអញ្ចឹងឯអូន ដោយសារតែឥឡូវយើងលក់អត់តន់ដាច់ប្រហែលជាទៀតទៀតណាយើងខំប្រឹងតែតិចទៀតក៏លក់ដាច់ដូចតែគ្នាហ្នឹងអូនបងអាតែយំថាយើងទ្រាំមិនបានដល់ពេលលក់ដាច់ទេដឹងបងបងមើលអាវមួយបងខ្សែក្បាត់មួយក៏បានដែរបងបងឥឡូវអញ្ចឹងយើងសាកហោស៊ីមករបបផ្សេងមិនដែរបងគិតមិនដែរ ពេលខ្លះយើងអត់ត្រូវរបរហ្នឹងមិនតែយើងត្រូវរបរផ្សេងហ៎បងអញ្ចឹងអូនចង់រកស៊ីគេវិញអីក៏បានដែរឲ្យតែមានលឿនបងមើលកាឲ្យសង្សារមួយបងមានខ្សែក្រវ៉ាត់មានអីសិតមកពីចិនហុងកុង ថ្មីថ្មីឯងចូលមើលសិនណាបងបើចឹង10000 10000ឯង12000ក៏មានដែរចូលលោសិនក៏បានដែរចាំស្រឡាញ់ចាំត្រូវចិត្តចាំយកក៏បានដែរអត់អីទេបងចូលមកបើចឹងសិនឯងបងលោសិនណាបងចូលលោសិនក៏បានដែរចូលលោសិនទៅចាំត្រូវចិត្តចាំយកអត់ត្រូវចិត្តអត់អីទេបងចូលលោសិនណាអត់ទេបងអត់ទេលោសិនណាបងចូលលោសិនណាបងអើយចូលមកបើចឹងសិនឯងបង បងចូលមកបើចឹងសិនឯងបង បងមើលសិនណាបងលោសិនចាំស្រឡាញ់ខ្ញុំត្រូវចិត្តចាំយកបើអត់ស្រឡាញ់ក៏អត់អីដែរខ្ញុំមិនថាអីទេបងចូលលោសិនណាបងចូលលោសិនណាបងចូលលោសិនណាបងអើបងចង់មើលសិនណាបងអូនចូលចូលលោបើយើងសិនណាអូនស្រឡាញ់ម៉ូតណាក៏មានដែរបង បង discount ឲ្យអូនណាម៉ូតទៅយន្តថ្មីចូលថ្មីតើអូនចូលលោសិនណាអូនចូលលោសិនណៃចាំត្រូវចាំចាំស្រឡាញ់ចាំយកអូន អូនចូលចូលលោកបើយើងសិនណាអូនលោកសិនក៏បានដែរចាំពេញចិត្តចាំយកក៏បានដែរបងចូលលោកសិនណាអូនអូនអញញ៉ាំឡើយនេះទៅតែផកតាថ្ងៃតិចទៀតបានមានមនុស្សកាន់តែច្រើនហ្នឹងហើយបងគេលក់បៃជើងមានលុយទិញផ្ទះទិញដីទិញឡានគេធ្វើបានយើងក៏ធ្វើបានដែរស៊ូស៊ូស៊ូស៊ូ បងទិញម្ចាំងសិនហើយបងចូលមកម្ចាំងសិនហើយបងមកថ្មីថ្មីស្អាតស្អាតច្រើនណាស់រោគក៏មានអាស្រីក៏មានដែរបងចូលមកអង្សិលមិញទេបងមកអីក៏មានដែរបងស្រឡាញ់ចូលមើលសិនណាលោចាំត្រូវចិត្តចាំស្រឡាញ់ចាំយកណាបងណាចូលមើលសិនណាបង ក៏លក់បីជើងយើងក៏លក់បីជើងចុះមិនបងគេលក់ដាច់យើងលក់អត់ដាច់បងបាយមកតូបយើងសម្បីតែសម្អោចវាកាត់ក៏វាអត់វាដែរឬក៏មកពីគេធ្វើស្នាយដាក់តូបបងបងគេលក់ដាច់ហើយយើងលក់អត់ដាច់ចឹងណ៎ញ៉ាំសិនអូនហត់ទេហត់អីម៉ួយមុខក៏គ្មានដែរបើគូក៏លក់មិនដាច់បើជើងនឹងសង្ស័យទៅទុកពាក់ខ្លួនឯងមើលទៅហ៎ អូននិយាយតែ7អត់សំចៃតែកំងបានអត់ទេបាទអរគុណអូនបងទាំងបើមួយបង បងតាំងបើមួយបងតាំងបើនេះផាក់ហើយតាជែកដល់បេះដូងហ៎បងបងតាំងបើមួយបងតាំងបើនេះផាក់ហើយតាជែកដល់បេះដូងហ្មងបងបងតាំងបើមួយបងតាំងបើមួយសិនហើយបងផ្អែមផ្អែមថ្មីថ្មីហ៎បងខ្ញុំអងតាំងបើមួយសិនហើយអងតាំងបើមួយអងតាំងបើមួយសិនហើយអងផ្អែមផ្អែមថ្មីថ្មីអងបងតាំងបើមួយសិនហើយបង កណាត់បងសង់បើមួយសិនហើយបងបងតង់បើហើយបងតង់បើមួយសិនហើយបងបែបបែបថ្មីថ្មីបងអេលូតង់បើមួយសិនហើយអេតង់បើមួយបងបែបបែបថ្មីថ្មីស្រស់ស្រស់ហើយទំគៀបថ្មីថ្មីបងធម្មតាមិញណា ថ្មីខ្ញុំទំយកមកមិញទេបងតាំងពៅតាំងពៅបងតាំងពៅនេះផឹកឲ្យតែជែកចិត្តដល់បេះដូងហ៎បងបងតាំងពៅមួយសិនណាអីហត់ហើយនេះខែក្តៅអញ្ចឹងញ៉ាំតាំងពៅឆ្ងាញ់អីតាំងពៅខ្ញុំទំយកមកមិញអីមួយឯងសាមួយសិនអីបងអាយើងរកស៊ីអីមានហ៎បង អូនឯងណាគេនឹងមកចាប់ដៃបងនោះអីអីជួយប្រាប់ខ្ញុំតិចមកថាអីឯងធ្វើមិនបានលក់តាំងបើដាច់មែនខ្ញុំចង់មានខ្ញុំចង់លក់ដាច់ទៅអីឯងដែរណាអីជួយប្រាប់ខ្ញុំតិចមកអីណាដៃអូនអូន រកឡើងមិនបើសិនជារបបមួយនេះមិនធ្វើឲ្យយើងមានបានអញ្ចឹងយើងទៅរករបបផ្សេងកុំអស់សង្ឃឹមយើងនឹងដើរទៅរកភាពមានបានទៅជាមួយគ្នាប៉ុន្មានឯងបងបើសិនជារបបហ្នឹងអត់ធ្វើឲ្យយើងមាន បានទេយើងទៅរករបបផ្សេងក៏បានដែរណោះមានទេ I can Yes we can អបអរសាទរទាំងអស់គ្នាវឌ្ឍនៈព្រីមមបៀឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022ដោយក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដោយក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញសាន់មុនសាន់មុនសាន់មុនសូជូន Sanmon Cocktail Style Sochun ពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀរគ្រុតឈ្នះមេដាយមាសពីមុនសិលេកសិនឆ្នាំ2022 សាមួយសាមួយបងប្អូនទាំងអស់គ្នាចាថ្ងៃនេះចាមានប្រម៉ូសិនពិសេសបងប្អូនទាំងអស់គ្នាណាជួយ like page share page like Facebook មួយមកបងប្អូនទាំងអស់គ្នាចាហើយថ្ងៃនេះក៏មានប្រម៉ូសិនពិសេសចាថ្ងៃនេះគឺមានតម្លៃចាប្រម៉ូសិនជូនបងប្អូនទាំងអស់គ្នាតម្លៃធូរថ្លៃមែនតើបងណាចាពួកដេសាលេនេះគឺមានគុណភាពល្អចាលាបទៅសាច់មាត់រលោងចាស្អាតខ្លាំងមែនតើលាបបានទាំងបរោះនារីបងប្អូនទាំងអស់គ្នាចាអូយជួយ share មកបងប្អូនទាំងអស់គ្នាណាចូលវឺតវឺតដល់ទាំងអស់គ្នា ចាតម្លៃធូរថ្លៃមែនតើចាបងបងចូលអត់ទាន់គឺយើងបិទប្រម៉ូសិនណាណាចាលឿនលឿនបងវើតវឺតវឺតសម្រាប់ចិត្តទាំងអស់គ្នាចាអូខេចាប្រម៉ូសិនចិត្តបិទណាបងបងមកលឿនណាបងណាចាហើយពេលបិទប្រម៉ូសិនថ្ងៃនេះគឺខ្ញុំមានរឿងមួយចង់ប្រាប់ដល់បងបងទាំងអស់គ្នាចារឿងនេះគឺនិយាយពីអ្នកចិត្តខាងឯងបងដៅដូចបាយពុះអញ្ចឹងបងបងសម្រាប់ចិត្តទាំងអស់គ្នាចាវឺតវឺតចាខ្ញុំនិយាយឡើងចង់យំមាត់ទេនេះចាសាហាវខ្លាំងមែនតើបងបងទាំងអស់គ្នាណា ធ្វើឲ្យអ្នកទាំងអស់គ្នាខ្លាចរអាចាមិនដាច់ជួបប្រទេសទេបងបងអើយចាអញ្ចឹងបងបងជួយ like page និង share page ឲ្យទិញផលិតផលរបស់ខ្ញុំយកទៅប្រើបងណាចាល្អប្រើមែនតើបងអាគេលក់លេខថាជាអ្នកមានបានខ្ញុំមិនជឿថា ពួកយើងខកខំប្រឹងប្រែងប៉ុណ្ណឹងដែរទេវតាមិនឃើញការខកខំប្រឹងប្រែងរបស់យើងទេបង អូនអូនកុំគិតច្រើនបើអូនមកកញ្ញើបែបហ្នឹងនឹងនំសម្មាអាក្រក់មកឲ្យពួកយើងយើងត្រូវតែញើបានច្រើនព្រោះថាពេលដែលយើងញើឲ្យបានច្រើនទៅសំណាងល្អនឹងរត់មករកយើងដែរខ្លួនឯងញើមើលអូបានហើយកុំនិយាយច្រើនពេកនំខាត់ពេករៀបចំឡាយឲ្យគីឡូលក់ដាច់ទៅ មានអ្នកទិញច្រើនធៀបអីវ៉ាន់គេអត់តាន់ណាចាំឡែក color នេះឡើង A នេះឃើញអរ៉ែអូយស្អាតណាស់បងឃើញហ៎តាតាតាអូខេចាំមកចុច start line អូខេអូខេបងអូខេអូយមានតែចង់ហើយបងជំរាបសួរបងជំរាបសួរបងចាជំរាបសួរបងម្នាក់ដែលកំពុងមើល line ហ្នឹងចាបងហ្នឹងឯងបង បងចាប់អារម្មណ៍ត្រូវការទិញលេរបស់ខ្ញុំហ៎បងលេរបស់ខ្ញុំគឺមានគុណភាពល្អខ្លាំងមែនតើហើយសំខាន់ហ្នឹងថ្ងៃនេះគឺយើងមានប្រូម៉ូសិនពិសេសគឺបងទិញមួយខ្លងថែមជូនបងមួយខ្លងតែម្ដងសំខាន់ណាស់បង គឺយើងមានប្រូម៉ូសិនពិសេសមានកាដូអត់កំបាំងជូនបងមួយទៀតអញ្ចឹងធានាថាបងយកទៅគឺមកពេញចិត្តហ្មងបង បងចង់បានបងអាចតម្លាក់លេខទូរស័ព្ទទីតាំងមកខ្ញុំនឹងដឹកជូនបងខ្ញុំហ្វ្រីដឹកជូនបងទៀតចាបង អូនថ្ងៃដំបូងគឺអញ្ចឹងខ្ញុំគិតច្រើនអូនបើយើងព្យាយាមឡាយរាល់ថ្ងៃទៅប្រកាសជាមាន អ្នក view យើងកាន់តែច្រើនហើយអញ្ចឹងបងឯងកុំអស់សង្ឃឹមព្យាយាមឡាយព្យាយាមខំប្រឹងខំប្រឹងខំប្រឹងបងឯងខ្ញុំខំប្រឹងដល់ណាទៀតបងឯងមើលតាំងពីអ្នកមើលឡាយម្នាក់ឥឡូវអត់មានអ្នកមើល view សោះហ្នឹងបងឯងខ្ញុំលួយណាគេខ្ញុំសួរសំណួរថាឲ្យខ្ញុំលួយណាគេលួយណាគេបងឯងប្រាប់ខ្ញុំមើលខ្ញុំហត់ណាបើជួយម្ដងឯងបងឯងនិយាយនឹងបានទេទៅជាឯងធ្វើឲ្យមានប្រយោជន៍សម្រាប់ខ្ញុំបានអត់ ខ្លាំងណាស់ខ្ញុំហត់ហត់ហត់ហត់ដល់លំងាយខ្លាំងណាស់បានណាឈប់ខ្ញុំមកត្រូវការសាប់ឲ្យទាំងអស់ខ្ញុំចង់នៅម្នាក់ឯងចាំខ្ញុំស្ងប់ចិត្តខ្ញុំនឹងរកវិធីធ្វើម៉េចដើម្បីលក់ដាច់ជាងនឹងបានហើយអូនបាទអូនអូន លាចាក៏បានកំងចាថ្ងៃបានគ្រប់គ្រងផលិតផលរបស់ខ្ញុំចាអរគុណច្រើនអរគុណធំធំបងបងសម្រាប់ចិត្តទាំងអស់គ្នាចាដែលបានក៏គ្រប់គ្រងនៃផលិតផលនេះបងបងសម្រាប់ចិត្តទាំងអស់គ្នាហើយក៏អរគុណនៃការចូលមើលចាចាលោកមិនចាមកកំប៉ុងនេះតម្លៃធូរថ្លៃបងអាចឆាតចូលក្នុងផេកក៏បានដែរសម្រាប់ចិត្តទាំងអស់គ្នាចាបងអរគុណច្រើនបងស្រីយ៉ាដាចាអរគុណច្រើនបងចាឥឡូវខ្ញុំបិទ লাই ឲ្យបងណាព្រោះអស់ផលិតផលលក់អីបងបងសម្រាប់ចិត្តទាំងអស់គ្នាអរគុណបាយបាយ ជាតិរិស័យដាក់ដល់ហើយយាយគ្រូទាយមែនបើគ្រូទាយចេះទាយចឹងជួយទាយខ្ញុំតិចមើលថាខ្ញុំរិស័យដាក់មកពីអីនាងឯងកំពុងតរោស៊ីខាតមែនអត់ធ្វើអីក៏មិនសម្រេចគិតអីក៏មិនចេញអីគេទាយឈុតលណាក់ហ្នឹងផងมันបានចេះទាយតែអ្នកដែលមើលសភាពនាងពេលនេះសិតតែនឹកស្មានមកដល់ទាំងអស់ហ្នឹងមើលតែសក់មុខក៏ញើក៏គ្មានហុងស៊ុយ ក៏អាចដឹងថាមានបញ្ហាហិរញ្ញវត្ថុដែរព្រោះទឹកមុខរបស់យើងក៏អាចបញ្ជាក់ពីសំណាងរបស់យើងបានបើឯងចេះទាយអញ្ចឹងទាយឆត់គ្រាន់តែមើលមុខដឹងថាខ្ញុំកើតអីអញ្ចឹងណាជួយប្រាប់ខ្ញុំតិចមកថាខ្ញុំគួររកស៊ីមុខរបរអីត្រូវព្រោះខ្ញុំខំរកស៊ីខ្លាំងណាស់រកស៊ីមែនតែនប៉ុន្តែខ្ញុំខាតរងថ្ងៃបដូរពីមុខរបរមួយទៅមុខរបរមួយខ្ញុំមកចង់ដូររកស៊ីពីមុខរបរមួយទៅមុខរបរមួយអញ្ចឹងទៀតទេខ្ញុំចង់រកស៊ីមានបានដូចគេអេជួយប្រាប់ខ្ញុំតិចមកថាខ្ញុំរកស៊ីជាមួយមុខរបរអីត្រូវ ខួរក្បាលចុះអូខួរក្បាលបានន័យថាម៉េចចង់បានន័យថាឲ្យខ្ញុំគិតឲ្យខ្ញុំប្រើខួរក្បាលមែនបើខ្ញុំប្រើខួរក្បាលតដៃចាំបែកឲ្យខួរទាយមួយទាយទៅអីអូនឆាប់ហុកឡើង ធ្វើណៃមកអង្គុយដីអញ្ជើញធ្វើអីអត់ចេះខ្មាស់គេអីខោឡើងបងអូនយើងដើរទៅមុខជាមួយគ្នាមែនហើយបើនៅប្តីបដូរអញ្ចឹងទៀតបានលុយមកពីណាអត់បានទេត្រូវទៅហៅមុខលបថ្មីព្រោះថាបើលបនេះអត់ត្រូវជាមួយយើងណាត្រូវទៅសាក់គ្រប់មុខលបអមេខ្លះជាអ្នកមានត្រូវឯងបងអូនអូននេះអូនចង់ទៅណាណា ខ្ញុំចាំបានថាខ្ញុំមានមិត្តភក្តិនៅវិទ្យាល័យមួយឥឡូវគេរកស៊ីមានណាខ្ញុំត្រូវទៅសួរគេថាគេរកស៊ីអីមានបង IOC អីគេមាន គ្នាចាំបានថាអង្ការនៅរៀនណាហើយមិនជាអ្នកប៉ាកែរៀនហើយក៏មិនរៀនប៉ាកែអីណាណាដែរអូមកទៀតហើយយល់ធំពីវាំងអញ្ចឹងប្រាប់គ្នាតិចមកណាថា IOC អីគេមានគេចង់ខុសស៊ីមានដូចហើយដែរណាណា អូសាតូទាំងអស់គ្នាវឌ្ឍនៈព្រីមមៀមបៀឈ្នះមេដៃមាសពីមុនស្លេកសិនឆ្នាំ2022ដីក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញសាន់មុនសាន់មុនសាន់មុនសូជុនសាន់មុនខុកថែលស្ទាយសូជុនពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀគ្រុតឈ្នះមេដៃមាសពីមុនស្លេកសិនឆ្នាំ2022 អូនថ្ងៃក្រោយកុំទៅសួរគេអញ្ចឹងទៀតធម្មតាបើមុខរបស់គេរកស៊ីមានបាន គេមិនមកប្រាប់យើងទេបើសិនជាគេប្រាប់យើងដូចធ្វើឲ្យទីផ្សារគេចង្អៀតអញ្ចឹងអត់ទេ ដំណាច់ជាមកហើយខ្ញុំមកឲ្យខាតទេខ្ញុំត្រូវទៅដឹងឲ្យបានតែគេរកស៊ីអីគេមាន ខ្ញុំមិនមែនរកស៊ីដើម្បីតែគ្រាន់រហូតទេណាហើយខ្ញុំក៏អត់មានពេលមករកស៊ីមុខរបរខូចអញ្ចឹងដែរដំណាច់ជាមកខ្ញុំត្រូវទៅដឹងឲ្យបាន ថាគេរកស៊ីអីគេមាន បងរកផងទៅចូលឯងចង់ធ្វើមិនបើគេអត់ប្រាប់យើងបងចិត្តចង្អៀតនោះចង្អៀតគ្រាន់តែសួរសោះថារកស៊ីអីមាន កាប់ពីក្មេងក្មេងឯងខំឈីកង់ដប់ទៅរៀនថុកថុកថុកថុកថុកដល់ពេលធំឡើងរកស៊ីមាន បានគ្រាន់តែសួរថារកស៊ីអីមានក៏មិនប្រាប់ តែមិនអីទេអញគាត់ថាយើងខ្វល់មែនយើងមិនបានខ្វល់ទេគ្រាន់តែជើងចង់ដឹងថាគេរកស៊ីអីមានតែប៉ុណ្្នឹងឯងចាំមើលយើងនៅស៊ើបតដឹងហ្មងថាឯងរកស៊ីអីមានអូនហូបសិនព្រោះយើងអត់បានអីចូលកាហ្វេហ្នឹងតាំងពីព្រឹកមកហើយអញគិតថាចាំនៅនេះដល់អង្ការទៀត គឺចាំរហូតដល់មិត្តភ័ក្តិពេលមានបានភ្លេចមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងវាប្រាប់ថាវារកស៊ីអីមាន រស់ស៊ីខុសច្បាប់ហើយមើលទៅអូជុំគ្នាងប់ពីដេកឡងឡានចរន្តជុំមកបែបហ្នឹងនេះយើងលើគេនិយាយដែរតែវាមិនសូវច្បាស់ជួយប្រាក់គ្នាតិចមើលឯងនេះជើងខ្លីដើរមិនតសង្គមគេមែនចាំឯងប្រាប់នាងយ៉ារស់ស៊ីលោកគ្រឿងញៀនចំផងថាមិនមែនស្មានតែមានដោយសារលក់ដីមិនដឹងបែបហ្នឹងសោះអើយជីវិតតែវាបែបហ្នឹងហើយតែមានឡើងវាមានធ្លាក់វិញហើយ អើយកុំចង់មានមុខរបរដោយមិនត្រឹមត្រូវនោះតោះពួកយើងបញ្ញាទៅទីយើងវិញលោកគ្រឿងញៀនព្រះអង្គម្ចាស់អើយបងបងបងភាក់ឡើងសាតង់សាអីទៅបងបើនៅតិចទៀតពាក់ព័ន្ធឲ្យយើងមិនខានទេបង បងលឿនណានេះសំណាងហើយណា ដែលអាយ៉ាវាអត់ប្រាប់ថាវារស់ស៊ីអីមានកុំអីហ្នឹងយើងបានតោងកលិបវាឡើងឡានសារ៉ែមិនខានទេលឿនមកសាយបានសាក់អីទៅតោះបងលឿនឡើងជួយសាតោងសាក់អីតោះតោះតោះបងតោះតោះតោះតោះតោះតោះតោះអូយយ៉ាឲ្យពេអាអូយតោះតោះបងតោះតោះតោះតោះលឿនបងលឿនលឿនអូយបងមកចាប់ដៅទាំងឯងទៀត Apa? Bông, à con chẳng បងកំពុងតែមិនដឹងថារកស៊ីលបអីមានផងឥឡូវនំខ្ញុំមកញ៉ាំកន្លែងខ្លីៗចឹងទៀត អូនបើយើងអង្គុយតាមមួយកន្លែងក៏យើងនឹកអីក៏មិនឃើញដែរអញ្ចឹងហើយទៅបងនាំខ្លួនឯងមកកន្លែងដែលគេរកស៊ីជោគជ័យក្រែងលោយើងមានកំណត់ណារកស៊ីដូចគេអញ្ចឹងអូនបងខាងគេប៉ុណ្ណាណីបងបើយើងចង់រកស៊ីដូចគេក៏យើងគ្មានដើមទុនដែរលុយយើងឥឡូវនេះគ្រប់មកកាទៀវមកពេលតែប៉ុណ្្នឹងឯង ឈាមទឹកថ្លាម៉េះអោស៊ីគេមិនក៏ស៊ីពេលតាមតាមជួយប្រាប់យើងផងមើលចន្ទថាគ្នានៅកន្លែងនេះខានជប់យូរហើយគ្នាមិនកាក់កបអីទេគ្រាន់តែថាមានហាងលក់ដូរតិចតួចដូចតែគេដូចតែឯងដែរហ្នឹងណាណែបាយគ្នាយូរហើយឥឡូវបាញ់និយាយច្រើននេះយើងចូលទៅខាងក្នុងហ្មងហើយសួរនិយាយគ្នាហើយកទៀវគ្នាឲ្យឯងជាមួយនឹងប្តីឯងញ៉ាំអត់យកលុយទេណានេះគុំប្រាប់ថាហាងកទៀវធំប៉ុណ្ណានេះជាហាងបងឯងណា ជាហាងរបស់ឃ្លីហើយនឹងប្តីគ្នាបានមកពីការខិតខំប្រឹងរកស៊ីហ្នឹងណាអូយជួយប្រាប់គ្នាតិចមកថារកស៊ីអីគេមានពួកគ្នាខំរកស៊ីតាមគេអស់ហើយមុខលបអីក៏សាក់អស់ដែរតាំងពីរកស៊ីពីមានឡានជីមានដី មានផ្ទះឥឡូវលក់ដីលក់ផ្ទះអីដើម្បីរកស៊ីតែឥឡូវគ្មានបានទេសល់តែមកបំវេចទាំងឯងពីណាប្តីប្រពន្ធណាគ្នាមិនដឹងរកស៊ីអីទៀតទេណាណែឯងក្នុងនាមជាអ្នករកស៊ីមានជួយប្រាប់គ្នាតិចមកថារកស៊ីគេមានគេចង់រកស៊ីមានដែរណា វាចេះតែល្មិចបានឲ្យតែពេលសួរអីម្ដងម្ដងគេឲ្យចោលតែក្បាលប្រហែលជាគេចង់មានន័យថាតោះតែយើងប្រើកំណត់ទៅរកស៊ីមានបានម៉េចម៉ៃចង់និយាយថារដងយើងរស៊ីអត់ចុកជ័យដោយសារយើងអត់កំណត់មែនម៉ៃកុំនិយាយភាសាតង្កែងតង្កែងចឹងដាក់ខ្ញុំណា ទីវហាងខ្ញុំឆ្ងាញ់ណាស់ចាំថានេះកណ្ដាលឲ្យនឹងបិទឯងសាកសរសេរពីចំណេញដែលឯងចេះមើលហើយចាំដាក់បន្ទុកវាចង់ដឹងថាចាំមើលមើលជំនាញមួយណាដែលបានបន្ទុកច្រើននេះគេគ្នាមិនចង់ធ្វើការឲ្យគេដោយសារតែវាអត់កណោតឯងសាកសរសេរសិនទៅនោះឯងនឹងភ្ញាក់ផ្អើលពីលទ្ធផលណា សជាចេកហ្នឹងចាស់ជាចេកបើចាស់ជាចេកក៏លក់ចាស់ជាទៅមានដើមប៉ុណ្ណាលក់ប៉ុណ្ណឹងទៅមិនបាច់លុបលូនទេ Yes I can Yes we can អបអសាទរទាំងអស់គ្នាវឌ្ឍនៈព្រីមៀមបៀឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022ដីក្រូជួយពង្រឹងប្រព័ន្ធការពាររាងកាយនិងប្រព័ន្ធរំលាយអាហារដីក្រូកូនកាន់តែរឹងមាំការអភិវឌ្ឍកាន់តែពេញលេញសាន់មុនសាន់មុនសាន់មុនសូជុនសាន់មុនខុកថែលស្ទាយសូជុនពេលវេលាល្អពេលវេលាជាមួយគ្រុតស្រាបៀគ្រុតឈ្នះមេដៃមាសពី Mon Selection ឆ្នាំ2022 ែករចនាចំណែកឯបកកាយជៀនជាជៀនឆ្ងាញ់យកចំណុចខ្លាំងរបស់ពួកឯងទាំងពីរមកបោះបញ្ចូលគ្នាហើយចេញរកស៊ីទៅរបរអីក៏ឯងអាចមានបានដែរឲ្យតែយើងមានជំនាញលើវាហើយធ្វើដោយក្តីស្រឡាញ់ជឿយើងទៅណាគ្មានអ្វីដែលខ្លាំងជាងជំនាញនិងក្តីស្រឡាញ់ទៀតទេបងទៅជាជាងមួយឯងបងជាជាងស្រួយឆ្ងាញ់ជាតែបេះដូងហ៎បង បងទៅជាជៀនមួយឯងបងជាជៀនស្រួយឆ្ងាញ់ជៀនឲ្យបេះដូងហ៎បងបងទៅជាជៀនមួយឯងបងជាជៀនថ្មីថ្មីហើយឆ្ងាញ់ហ៎បងបងទៅជាជៀនមួយហ៎បងជាជៀនស្រួយឆ្ងាញ់ហើយជាជៀនថ្មីថ្មីហ៎បងបងទៅជាជៀនហ៎បងបងទៅជាជៀនមួយហ៎បងជាជៀនស្រួយឆ្ងាញ់ហ៎បងទៅជាថ្មី ថ្មីហ៎បង បងអាគិតមិនខ្មិចលើ តាំងពីព្រឹករហូតមកដល់ល្ងាចនេះលក់ដាច់តែ2ណាមកមើលសាច់ជើងសពេញថាសបងនេះពួកយើងបរាជ័យទៀតហើយមែនទេប្រពន្ធរបស់បងខំប៉ុណ្ណឹង ហើយប្តីបងអូនក៏ខំប៉ុណ្ណឹងដូចគ្នា បងជឿថាខំប៉ុណ្ណឹងឯងវាទៅមុខមិនរួចទេព្រោះថាបងយកទាំងជំនាញហើយនឹងបេះដូងយកមកធ្វើលទ្ធផលវាមិនបានបានព្រាមព្រាមទេអញ្ចឹងអូនកុំបារម្ភអី ញ៉ាំឲ្យមានកម្លាំងដើម្បីដើរទៅមុខមួយទៀតគ្មានអ្វីចាប់ផ្ដើមដោយរលូនទេគ្រប់យ៉ាងទាំងអស់សុទ្ធតែមានឧបសគ្គជាពិសេសគឺការរកស៊ីបើគោលដៅរបស់ឯងកាន់តែធំឧបសគ្គនឹងកាន់តែលំបាកវាដូចគ្នានឹងការឡើងភ្នំដែរពេលដែលយើងធ្វើដំណើរគឺផ្លូវលំបាកតែ ពេលដែលយើងឡើងដល់លើភ្នំនឹងដឹងថាទេសភាពដ៏ស្រស់ស្អាតស័ក្តិសមនឹងការនឿយហត់របស់យើងខ្លាំងណាស់ដំណើររាប់ពាន់ជំហានសុទ្ធតែចាប់ផ្ដើមពីជំហានទី1ដល់លំបាកជានិច្ចកុំចោះចាញ់ឧបសគ្គបន្ត ដំណើរទៅមុខជានិច្ចទោះមួយថ្ងៃមួយជំហានក៏មានន័យដែរយើងបាន ដើរជិតដល់គោលដៅជំហានមួយទៀតហើយនឹងហើយបងយើងនឹងបន្តដំណើរទៅជាមួយគ្នាណា 4បាទ4បង4បាទអរគុណបងបងយកទាំងអស់មែនបងបាទ Tây Ôn Đảo và ô đã thang mới tiết mất Này bong có muối bạn à con chán bong con chán bong មែនទេទិញមើលថ្ងៃនេះកែពួកយើងលក់ដាច់តាមិនគ្រាន់ធ្វើមុខកញ្ញើបែបហ្នឹងញ៉ាំឡាបងខ្ញុំក៏ចំណាំច្បាស់ថាថ្ងៃនេះលក់បាន201នំណាប៉ុន្តែលុយហើយនឹងចំនួននំដែលយើងលក់វាអត់ស្មើគ្នាសោះបងប្រហែលជាថ្ងៃនេះយើងលក់ដាច់ពេកទៅដល់ហើយយើងក៏ចាប់អារម្មណ៍ថាណាគេបន្លំមកឲ្យលុយយើងអញ្ចឹងហើយគឺយើងពិបាកគ្រប់គ្រងព្រោះថាយើងធ្វើការច្រើន ឥឡូវយើងរកវិធីដោះស្រាយទៀតទៅគិតមិនដែរពេលដែលការរស់ស៊ីចាប់ដើមដើរបញ្ហាអ្វីក៏អាចកើតមានបានដែរទោះឯងប្រកែកប៉ុណ្ណាក៏មិនអាចធ្វើអ្វីតែម្នាក់ឯងបានទាំងអស់ដែរអញ្ចឹងហើយនៅពេលដែលការរស់ស៊ីចាប់ដើមដើរត្រូវតែរកអ្នក មកជួយសម្រាប់ការងារ ឆ្ងាញ់ស្អីអាយ៉ាស្រឹមហ្នឹងបែបនេះបើដាក់ឲ្យឆ្ងាយស៊ីវិញវាមិនយកនៃមើលផងចេះតែដាក់ឲ្យមនុស្សទៅកើតហ៎អាជីស្នៃបងខាងនេះមានបញ្ហាអីមកជួយបានទេបងម្ចាស់ហាងមែនចាអីគ្រប់គ្រងបុគ្គលិកយ៉ាងម៉េចហ៎នេះជាជាមើលទៅជាយ៉ាស្រឹមហ៎ល្បីថាឆ្ងាញ់ធ្វើមកពីចម្ងាយតែដល់ពេលមកដល់មានជាតិអីសមបន្តិចហ៎ អធិស្ឋានមែនតើសម្រាប់កំហុសខុសឆ្គងនៅខាងខ្ញុំមកបងណាប៉ុន្តែឥឡូវចេះជាការសុំទោសប៉ុន្តែអត់អីអញ្ចឹងចាំខ្ញុំដូរជាជាថ្មី ដែលថ្មីថ្មីក្តៅក្តៅជូនបងដែលអត់គិតថ្លៃតែម្ដងណាបងអរគុណច្រើនបងណាថ្ងៃក្រោយអញ្ចឹងមកទៀត ទៅជឿនចៃទៅរៀបចំឲ្យបានវិញអូនយើងជាអ្នករស់ស៊ីអតិថិជនបែបណាក៏ត្រូវតែជួបដែរប៉ុន្តែយើងដាច់ខាតត្រូវតែមានស្នាមញញឹមជាប់នៅលើផ្ទៃមុខផ្លូវចិត្តក៏ត្រូវប្រកាន់តែគំនិតវិជ្ជមានដូចគ្នា ស្ដាប់មតិរិះគន់ពីអតិថិជនដែលស្នាមញញឹមជាស្នៀតកម្ពុជារបស់អ្នករស់ស៊ី ទជាសួរអ្នកស្រីចន្ទថាថ្ងៃនេះខ្ញុំពូចកចង់សម្ភាសអ្នកស្រីថាតើអ្នកស្រីថ្ងៃនេះមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលបើក brand ចិនឈៀនសាខាទី10នៅថ្ងៃថ្ងៃនេះដែរចាខ្ញុំពិតជារំភើបខ្លាំងណាស់ដែលថ្ងៃនេះខ្ញុំបើកសាខាទី10របស់ចិនឈៀនរបស់ខ្ញុំហើយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាកន្លងមកដែលតែងតែគ្រប់គ្រងសាខាចិនឈៀនរបស់យើងហើយខ្ញុំចង់និយាយថា មិនថាមុខរបរអីទេឲ្យតែយើងមានជំនាញយើងដាក់ក្តីស្រឡាញ់ចូលយើងធ្វើវាដោយបេះដូងណាពេលហ្នឹងលុយនឹងរត់មកតាមក្រោយហើយហើយរឿងដែលសំខាន់ខ្ញុំចង់អរគុណលោកប្តីរបស់ខ្ញុំនេះដែលតែងតែនៅក្បែរខ្ញុំកន្លងមកមិនថាមានរឿងអីចាំលើកទឹកចិត្តជួបភ្ជុះជួបភ្លៀងមានរឿងអីកើតឡើងមានសោករួមសោកមានទុករួមទុក តែងតែនៅក្បែរខ្ញុំផ្ដល់កម្លាំងចិត្តឲ្យខ្ញុំរហូតមក យើងត្រូវទិញផ្លែឈើទិញផ្លែឈើធ្វើអីខ្ញុំប្រាប់ឲ្យរ៉ូស៊ីបាទធ្វើតាមនឹងបានជោគជ័យហើយមានបានប្រាប់ឲ្យទិញផ្លែឈើមកណាហើយទៅទិញមកទៅអីហាដឹងកូនមនុស្សដែលខំជួយយើងណាវាជារឿងគួរដែលមនុស្សធ្វើគួរតែភ្ញាក់រលឹកមិនចាំដល់តែគេប្រាប់បានធ្វើណាហើយចុះអ្នកទាំងពីរគិតនៅថា បាទពួកខ្ញុំដឹងហើយហើយខ្ញុំក៏អរគុណច្រើនដែរដែល បានជួយរកចម្លើយឲ្យពួកខ្ញុំការរស់ស៊ីរស់ស៊ីអីក៏អាច មានបានដែរតែត្រូវតែសន្សំសន្សំនិងមានការតាំងចិត្តគម្រោងស៊ីតាមគេក៏គម្រោងស៊ីតាមអារម្មណ៍ខ្លួនឯងរកស៊ីរបររបស់ខ្លួនឯងមានឆន្ទៈផ្ទាល់ខ្លួនប្រើជំនាញនិងធ្វើដោយបេះដូង រក្សាស្នាមញញឹមលើផ្ទៃមុខរក្សាកម្រិតវិតាមីននៅក្នុងចិត្តនិងទទួលបានផលត្រឡប់មកវិញជាជាមិនខានទេ